បាទហើយមួយទៀតពូចង់និយាយភ្ជាប់បន្តិចជាមួយនឹង Cristiano Ronaldo បាទពូនិយាយសឹងថាគ្រប់ការប្រកួតហើយជុំវិញការលេងរបស់គាត់ចាប់តាំងពីគាត់ផ្ទេពីជួនទោះមក Man U តាកតងទៅនឹងទម្រង់លេងថ្ងៃប៉ះជាមួយនឹងក្រុម Barton University ចប់ការប្រកួតអ្នកសារព័ត៌មានបានសួរទៅកាន់ Cristiano Ronaldo ជុំវិញអារម្មណ៍ផ្ទាល់នៅពេលដែលការប្រកួតត្រូវបានបញ្ចប់គាត់ថាគាត់ទទួលស្គាល់ថាថ្ងៃនេះគាត់ធ្វើមិនបានល្អទេក៏ប៉ុន្តែ គាត់រកគ្រាប់បាល់បានដោយសារបាល់ពីនៃរបស់ម៉ែនក៏ពិតមែនដែលជាការប្រកួតដ៏សំខាន់ហើយជាការប្រកួតមួយដែលតាមតឹងបំផុតដែលគាត់សឹងថាมันមានឱកាសសុទ្ធផងបើទៅលើក្រុមបាល់ទាត់នូវីស៊ីទីតែពេលនោះគឺគាត់ទទួលស្គាល់ខ្លួនឯងតែគាត់ពិតជាលេងអន់គាត់គាត់គាត់គាត់អានេះគាត់និយាយត្រង់មែនបើគាត់និយាយថ្លែងទៅកាន់អ្នកសារព័ត៌មានប៉ុន្តែជុំវិញបញ្ហានេះយើងសង្កេតឃើញហើយបាទពីមកប្រកួតទៅមកប្រកួតពីមួយប្រកួតទៅមកប្រកួត ចាប់តាំងពីគាត់ផ្ទេមកទាំងលម្អឿនទាំងទម្រង់លេងទាំងបច្ចេកទេសគឺគាត់ពិតជាធ្លាក់មែន អានេះពូជាអ្នកគ្រប់គ្រងដ៏ងប់ងល់បំផុតរបស់គាត់រយៈពេល10ឆ្នាំជាងនេះតាំងពីគាត់នៅមែនយូតាំងពីគាត់នៅរៀលម៉ាឌ្រីតតាំងពីគាត់នៅស៊ូវតូរហូតដល់គាត់មកមែនយូវិញទៀតហើយកំឡុងពេលដែលពូគ្រប់គ្រងគាត់ងប់ងល់បំផុតហ្នឹងគឺនៅរៀលម៉ាឌ្រីតតែឥឡូវនេះពេលនេះពេលវេលាវិជ័យទៅវិវត្តទៅមុខអាយុរបស់គាត់ក៏កាន់តែក្រេលហើយឥឡូវនៅសល់តែប្រហែលថ្ងៃទៀត37ហើយពូដូអញ្ចឹងបានន័យថាទាំងកាយសម្បត្តិទាំងបច្ចេកទេសទាំងរបៀបរបស់គាត់ក៏វា វិវត្តទៅតាមនឹងដែរបើទោះបីជាគាត់ប្រឹងវឹកហាត់បើទោះបីជាគាត់ប្រឹងអឺធ្វើតាមលំនាំលំហាត់បច្ចេកទេសរបស់គ្រូយ៉ាងណាមិញដើម្បីរក្សាកាយសម្បទាដើម្បីរក្សាលបឿនដើម្បីរក្សាបើ fit របស់គាត់ឲ្យមានស្ថិរភាពនៅក្នុងលក្ខខណ្ឌមួយដ៏ប្រសើរប៉ុន្តែគឺអានឹងគេហៅថាធម្មជាតិយើងគិតមើលថាហេតុអីបាននៅពេលដែលគាត់លេងនៅ menu យើងឃើញថាចង់ណារបស់គាត់គឺគាត់រត់អីឆ្វេងផងស្ដាំផងលើផងក៏ប៉ុន្តែមើលទៅគាត់អត់សូវមានបាល់លេងទេពួកដោយសារអីដោយសារពេលខ្លះ ទោះបីជាគាត់មានបាល់លេងក៏គាត់អត់សូវមានគេហៅថាបច្ចេកទេសដូចដូចមុនហើយមុនគាត់អាច dribble ឲ្យត្រឹម1ទល់1ឬក៏1ទល់2គាត់អាចរត់ទាញបាល់គាត់អាចញាក់បាទគាត់អាច press ប៉ុន្តែឥឡូវគឺមិនអញ្ចឹងទេឥឡូវគាត់ធ្លាក់ហើយអញ្ចឹងដោយអ្វីដែលយើងបានឃើញថា ពូដោពិតជាធ្លាក់តម្រង់លេងមែនសឹងថាពីមុន100%ឥឡូវនេះគឺនៅសល់តែ60ទៅ70ទេអានឹងពូហ៊ាននិយាយចឹងមកហើយអ្វីដែលច្បាស់បំផុតដែលគាត់នៅរក្សាបានដល់សប្តាហ៍ថ្ងៃនេះគឺការបញ្ចប់ទីនិងការតែមានតែពីរហ្នឹងទេដែលគាត់ច្បាស់ ការបញ្ចប់ទីរបស់គាត់គឺច្បាស់មែនហើយនឹងការតែបប៉ុន្តែបើនិយាយពីបច្ចេកទេសបើនិយាយពីល្បឿនគឺធ្លាក់ហ្មងថ្ងៃលេងមួយ University ឧទាហរណ៍ជាដើមពេលខ្លះសឹងតែគាត់អត់ហ៊ានទប់បាល់ផងគាត់ទប់គឺគាត់ឲ្យហើយគាត់អត់ដែរទប់ហើយពជាដើម្បីឲ្យគេចូលមកលូកឬក៏គាត់ញាក់គឺមិនទេគាត់កម្រកុំកុំកុំនិយាយទៅគឺកំឡុងពេលគ្រប់ពេលការប្រកួតទាំងអស់ឲ្យតែគាត់បានបាល់ឲ្យតែពេលដែលគាត់ទទួលបាល់បានពីមួយរំក្រងគឺគាត់ចេញបាល់ភ្លាមភ្លាមហ្មង បានន័យថាចង់ណាមកគាត់គឺព្យាយាមចេញបាល់ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានมันអាចទុកបាល់នឹងឬក៏มันអាចអូសឬក៏มันអាចញាក់បានទេព្រោះកម្លាំងរបស់គាត់គឺអត់ដូចមុនទេហើយភាគច្រើនខ្សែប្រយុទ្ធយើងដឹងហើយថានៅពេលដែល មានវត្តមានរបស់គាត់នៅលើទីលានគឺគេបិទគាត់ហើយ1 2 1ឬ2ពេលខ្លះអាចដល់3ផងប៉ុន្តែឥឡូវគឺគេຕົកគេគេចាប់គាត់2នាក់អញ្ចឹងពេលខ្លះគាត់ពិបាកដែរបើគាត់ពិបាកក្នុងការញាក់ក្នុងការអូសកាត់ដើម្បីឲ្យផុតពី ការការពាររបស់គូបដិបត្តិ អញ្ចឹងនិយាយឲ្យខ្លីទៅគឺបច្ចុប្បន្នគ្រីស្ទីណូរ៉ូណាល់ដូពិតជាធ្លាក់ទម្រង់លេខ100%មែនអានេះយើងត្រូវទទួលស្គាល់អ្វីដែលជាការពិតយើងមានពេលខ្លះយើងឃើញពេលខ្លះពូពូពូទ្រាំទ្រាំមែនតើហ្មងអូបើសិនជាខុសពីគាត់ចាត់ទុកដូចជា legend ចាត់ទុកដូចជាបងប្រុសដូចជា my brother ពូជេងាប់ហ្មង តែនៅឃើញតែគាត់ចាស់ហើយអញ្ចឹងបានថាចេះតែលើកលែងទៅចេះតែបិទភ្នែកបិទច្រមុះទៅហ្នឹងហើយទ្រាំទៅបងតស៊ូទៅបើធ្វើមិនឆន្ទៈរបស់គាត់គឺគាត់ចង់លេងឲ្យដល់អាយុ40 អញ្ចឹងមានតែគាត់ប្រើទៅតាមអ្វីដែលគាត់អាចធ្វើទៅបានតែបច្ចុប្បន្នយើង ទៅទៅទទួលស្គាល់ថាទម្រង់លេងរបស់គាត់គឺមិនដូចពីមុនទេអ្វីដែលគាត់លេងបានល្អបំផុតអ្វីដែលធ្វើអ្នកគ្រប់គ្រងជុំវិញពិភពលោកភ្លឺភ្នែកហើយសរសើរនៅនៅបច្ចេកទេសដ៏ដ៏ដ៏អស្ចារ្យបំផុតនោះគឺការនៅលេងនៅរៀលម៉ាឌ្រីតចាយពេលរយៈពេលជិត10ឆ្នាំនៅរៀលម៉ាឌ្រីតពេលនោះគឺរ៉ូណាល់ដូពិតជា the best player of the year out of in the world man កាលនោះគាត់លេងល្អខ្លាំងណាស់បាទល្អខ្លាំងមែនទែនហ្មង ចុះពេលនឹងកាយសម្បទាពេញអាយុគាត់នៅនៅមួយល្មម20ជាងហើយការវឹកហាត់របស់គាត់គឺខ្លាំងខ្លាដល់ពេលអញ្ចឹងគឺសន្ទុះហើយនឹងបច្ចេកទេសរបស់គាត់កាលលេងនេះគឺពិតជាពុះ control តែអ្វីអ្វីគឺវាអត់ថិតថេរទេវាអត់ថិតថេរទេឥឡូវនេះគឺគាត់ធ្លាក់អញ្ចឹងមានតែចាំមើលទាំងអស់គ្នាថាតើគាត់លេងដល់អាយុប្រហែលដែលត្រូវគាត់ចូលនិវត្តន៍គាត់មិនអាចទៅបំលាស់ទីគាត់មិនអាចទៅមានចលនាចេញចូលរត់ ចុះរត់ឡើងដោយ Bruno Fernandes បាន ទេมันអាចធ្វើចឹងបានទេគាត់ហ៊ានតែធ្វើចឹងដោយ Bruno អស់ខ្យល់ហើយអត់អាចបានទេ Ronaldo ឥឡូវសឹងថាដូចដាក់ចោលនៅលើចឹងបើថានៅឆ្វេងគឺឆ្វេងទៅបើថានៅកណ្ដាលកណ្ដាលទៅចាំតែបញ្ចប់ទីទៅបានទេឬក៏មានបាល់ counter អីដែលគាត់អាចញាក់ឬក៏គាត់អាចបោះតែប៉ុណ្្នឹងទៅគាត់មិនអាចធ្វើដោយ Bruno រត់ចល័តឆ្វេងផងស្ដាំផងបាទប៉ុន្តែបងថាទូនទីផ្សេងគ្នាមួយប្រយុទ្ធមួយមួយបំរើតែពេលខ្លះ យើងឃើញថាការដែលគាត់នៅរៀលម៉ាឌ្រីតគឺគាត់ចល័តបានគាត់លេងឆ្វេងផងស្ដាំផងគាត់លេងកណ្ដាលផងដូចបេនសេម៉ាគាត់លេងចឹងឃើញទេគាត់ប្រយុទ្ធទេប៉ុន្តែគាត់អាចចុះមកលេងនៅកណ្ដាលគាត់អាចរត់ទៅយកបាល់នៅស្ដាំគាត់អាចរត់បាល់នៅឆ្វេងអាហ្នឹងគឺជាចលនាបំលាស់ទីរបស់កីឡាករដែលត្រូវយល់ពីស្ថានភាពជាក់ស្ដែងនៅលើទីលានតែបើពូដូគឺមិនទេឥឡូវគឺមិនហ្មងមិនអាចធ្វើចឹងបានទៀតទេអញ្ចឹងអ្វីដែលយើងសោកស្ដាយបំផុតហើយយើង អាចថានឹងនឹងត្រៀមចិត្តយ៉ាងហោចណាស់ពូគិតថាប្រហែលជា2ឬ3ឆ្នាំទៀតពូដូប្រហែលជាអាចនឹង នឹងធ្លាក់ក្រោមនឹងទៅហើយបន្តិចម្ដងបន្តិចម្ដងអានឹងនិយាយស្មោះត្រង់ទាំងអស់គ្នាហើយក៏មានបើទស្សនៈខ្លះថារ៉ូណាល់ដូអាចនឹងធ្វើជាគ្រូបង្វឹករ៉ូណាល់ដូអាចនឹងឈប់ពីអាជីពបាល់ទាត់ហើយគាត់ចេញទៅរ៉ូស៊ីមែនក៏ប៉ុន្តែ business របស់គាត់នៅក្នុងដៃច្រើនណាបើនិយាយពី business របស់គាត់មែនបាទទាំងហាងលូកាអាវទាំងទឹកអប់បាទទាំងស្បែកជើង ទាំងអ្វីផ្សេងទៀតគឺច្រើនមែនទែនបាទសូម្បីតែស្ថានភាពក៏គាត់មានដែរនៅអេស្ប៉ាញផងនៅពុកទីកាល់ផងចឹងបានន័យថាបើទោះបីជាគាត់ឈប់បញ្ចប់អាជីពបាល់គាត់ក៏គាត់អាចនៅមាន business របស់គាត់ជាច្រើនទៀតដែលរកលុយឲ្យគាត់ហើយយ៉ាងណាមិញយើងគាត់ប្រមាណថាគាត់ស្រឡាញ់បាល់ទាត់តាំងពីក្មេងអញ្ចឹងប្រហែលជាអនាគតរបស់គាត់អាចនឹងធ្វើជាគ្រូបង្វឹកឲ្យក្លឹបណាមួយឬក៏ជំរឿចិត្តពុកតិកាក៏ថាបានដែរអាហ្នឹងយើងគិតទៅរឿងអនាគតថ្ងៃមុខប៉ុន្តែ ពេលនេះគឺមិនទេឥឡូវគាត់នៅសល់តែប្រហែលថ្ងៃទៀតប្រហែលសប្តាហ៍ទៀត37ឆ្នាំបាត់ហើយ 37ឆ្នាំបាត់ហើយចាំមើលតែគាត់លេងដល់អាយុប្រហែលហើយក្តី ប្រាថ្នាក្តីសម័យរបស់គាត់ដែលគាត់ដេកសម័យដេកគិតដេកយល់សពរាល់ថ្ងៃហ្នឹងគឺការឈ្នះ World Cup ជាមួយនឹងប៉ុកទីកានព្រោះថាបច្ចុប្បន្នគាត់ឈ្នះអស់ហើយ Ballon d'Or UEFA Champions League ពាននៅក្នុងស្រុកជាមួយក្លឹបផ្សេងៗគាត់ឈ្នះអស់ហើយគាត់ឈ្នះ Premier League ជាមួយ Man U គាត់ឈ្នះ La Liga ជាមួយ Real Madrid គាត់ឈ្នះ Serie A ជាមួយ Juventus ចឹងបានន័យថាគាត់ឈ្នះតិចតិចហើយទាំងពានក្លឹបពានបុគ្គលបាទ ហើយសូម្បីតែកំណត់ត្រាធំធំនឹងគាត់បំបែកអស់ហើយនៅលើភពផែនដីនឹងតាំងពីសិទ្ធគ្រាប់បាល់ច្រើនជាងគេនៅ UEFA Champions League តាំងពីសិទ្ធគ្រាប់បាល់ច្រើនជាងគេនៅជម្រើសជាតិតាំងពីសិទ្ធគ្រាប់បាល់ច្រើនជាងគេនៅក្នុងអាជីពបាល់ទាត់ឥឡូវបាន802គ្រាប់វ៉ាដាច់អឺចុះ BK ហើយនឹងវ៉ាដាច់ស្ដេចបាល់ទាត់ប្រេស៊ីលពើលេអស់ហ្នឹងមិនចឹងឥឡូវនៅសល់កំណត់ត្រាអីទៀតបើកំណត់ត្រាធំធំនៅក្នុងវិស័យបាល់ទាត់រ៉ូណាល់ដូបំបែកតិចតិចមានសល់ហើយ នៅសល់តែមួយទេគឺនៅសល់ World Cup ហ្នឹងដែលគាត់គិតថាគាត់ចង់ឈ្នះ World Cup ជាមួយនឹងក្រុមបញ្ចកែប៉ុកតិកាតែប្រហែលសម័យ World Cup អីគឺអត់ទេគឺមិនមិនទេដូចកាលនៅ World Cup កាលនៅរុស្ស៊ីចឹងត្រឹមវគ្គ16ក្រុមក៏ធ្លាក់ទៅទៅឥឡូវហ្នឹងត្រូវប្រវេ ប្រវាត្រូវលេងយ៉ាងម៉េចដើម្បីយកឈ្នះនៅក្នុងវគ្គ play off នេះវាត្រូវឈ្នះ វាបាយទៅទៅជាយ៉ាប់យើងទៅវិញប៉ូទុយហ្គាល់ ហើយក៏លោធ្ងន់ធ្ងន់ទៅជួបគ្នាមួយអ៊ីតាលីមួយអីទៀតដល់ពេលអញ្ចឹងត្រូវយ៉ាប់ហើយបើប៉ូទុយហ្គាល់ព្រោះក្នុងចំណោមឮថា12ក្រុមគេយកតែ3ក្រុមទេឡើងទៅបើវាមានសិលិចយក6ទៀតដល់ពេលអញ្ចឹងវាញ៉េញ៉ៃហើយត្រូវតាមតឹងទៀតអញ្ចឹងអាពេលដែលឱកាសត្រូវត្រូវរកបន្ទុកបានឡើងទៅស្រួលទៅដរិចបើជាអត់ទៅវិញប៉ូទុយហ្គាល់អញ្ចឹងវាយ៉ាប់អញ្ចឹងក៏ពិតអាថ្ងៃប៉ះមួយអាស៊ាប៊ីនោះក៏ពិតគូនៅតែបានឡើងដរិចឯងក្នុងកម្ពុជាតែអាញាកដាលថោកទៀបអត់ឲ្យគ្រាប់បាល់របស់គាត់អត់ឲ្យចូលទេអាគ្រាប់ទី3ចុងក្រោយនោះកម្ពុជានឹងឡើងទៅបាត់ហើយ ហ្នឹងហើយពូក៏វាអត់មានអីទៅចម្លែកចិត្តទេថាហេតុអីបានតម្រងលេខរបស់គាត់ធ្លាក់ចុះក៏ពិតទៅយើងយល់ហើយថាអ្វីរបស់មនុស្សគឺកាន់តែវិវត្តអញ្ចឹងកម្លាំងក៏គាត់ធ្លាក់ទៅតាមហ្នឹងដែរហើយណាមួយយើងគិតមើលថាគាត់មានគ្រួសារឥឡូវកូនមកហើយកូន4នាក់ហើយមានអាភ្លុះពីរក្នុងហ្នឹងទៀតអញ្ចឹងគាត់មិនសកម្មទៅនៅលើទីលានទេសម្បីតែនៅទីគាត់សកម្មមួយប្រពន្ធគាត់ដែរគាត់ត្រូវលេងបាល់ផងគាត់ត្រូវបំពេញក្តីសុខហើយនឹងសុភមង្គលឲ្យគ្រួសារគាត់ផងដល់ពេលអញ្ចឹងគាត់ត្រូវបាទធ្វើរឿងដល់ទៅ2ដល់ទៅ3យ៉ាងក្នុងពេលតែមួយ ល្ងាចឡើងលេងបាល់យប់មិនទាន់អស់កម្លាំងលីបាទពូដូចាំមកថាឥឡូវគាត់រៀងបាក់មែនមកគាត់អើយអាហ្នឹងយើងនិយាយរឿងពូដូ